លោកអ្នកនាងជាទីមេត្រីក្រោយបទបញ្ជាសម្ដេចតេជោមន្ត្រីរដ្ឋបាលព្រៃឈើបានចាប់សត្វក្ងោកទាំង20ក្បាលពីសួនសត្វភ្នំតាម៉ៅខេត្តតាកែវដឹកយកទៅប្រគល់ជូនម្ចាស់ដើមវិញនៅស្រុកបរិបូរខេត្តកំពង់ឆ្នាំងហើយបន្ទាប់ពីទទួលបាននៅអនុសាសន៍ណែនាំដល់គពងខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ រដ្ឋបាលព្រៃឈើបានចាត់វិធានការភ្លាមភ្លាមចាប់យកសត្វក្ងោកចំនួន20ក្បាលដែលកំពុងថែរក្សាទុកនៅសួនសត្វភ្នំតាម៉ៅខេត្តតាកែវដើម្បីដឹកទៅជូនម្ចាស់ក្ងោកដើមវិញនៅស្រុកបរិបូរខេត្តកំពង់ឆ្នាំងនេះបើតាមការបញ្ជាក់ពីលោកកែវអូម៉ាលីប្រធានរដ្ឋបាលព្រៃឈើប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្តិចថ្ងៃទី28ខែកុម្ភៈឆ្នាំ2023ចាគឺក្តៅក្តៅតាន់ហេតុការតែម្ដងបន្ទាប់ពីសម្ដេច មានអនុសាសន៍ឲ្យយកសัตว์កងោកប្រគល់ជូនម្ចាស់ដើមគេវិញនៅខេត្តកំពង់ឆ្នាំងនោះពេលនេះប្រធានរដ្ឋបាលព្រៃឈើក៏បានចាត់វិធានការភ្លាមភ្លាមចាប់យកសัตว์កងោកដែលមានចំនួន20ក្បាល យកទៅថែរក្សានៅភ្នំតាម៉ៅនោះឥឡូវនេះ បានដឹកយក ទៅជូនម្ចាស់គេវិញហើយគាត់គឺពិតជាសប្បាយរីករាយមែនទែនពេលដែលសម្ដេចជួយអន្តរាគមទទួល បានសัตว์ចិញ្ចឹមដែលគាត់ស្រឡាញ់រាប់ឆ្នាំមកហើយ មកដល់ដៃខ្លួនឯងវិញនោះ។